គុណម៉ែតាំងតែគួចាប់ផ្ដើមត្រង់ពពុំផាមត្រំលំបាំងដេកដើរដូចរកតាមអត់ស្រាក់ ទុំរំកូនចាក់ចេញពីផ្ទៃពេលឆ្លងទន្លេម៉ែឈឺខ្លាំងចិត្តតាំងកាយព្រមប្រាំងដោយភ័យ មិនដឹងយ៉ាងណាចិត្តមកមីនឹកភ័យក្រែងកូនសូនសង្ខាលោកកូនបានកើតជាទារុង ម៉ែថាបជញ្ជុំសពកាយាបបងអងអែដោយហັດថាមេត្តា ដងនៅពេលកូនឈឺម៉ែរក្សាចិត្តម៉ែខ្លោចផ្សាមុខក្រៀមក្រំកូនឈឺម៉ែភ័យមុខស្លាំងអង្គ មិនសំរាមសំវងវោព្រឹកនៅពេលកូនជាម៉ែសប្បាយចិត្តម៉ែមិនណាយមានតែ ឃ្លាតឆ្ងាយបន្តិចចិត្តហវឹករលឹកនឹកកូនវល់វិញភ្លៀងអង្គុយកកលក្រោកឈួរដើរ ទៅតាមដំណើរម៉ែព្យាយាមខំបងហាត់កូនដោយមិនទៀមក្នុងនាមជាគ្រូ ដំក្រៃជុំនមហូបចុកស្លៀងដន់ដប់ចំណែងចេញសពប្រចាំថ្ងៃសំដីភាសាមេថ្លៃ ក្រែងអត់គ្រូកូនចេញមួយមុខម៉ែអម្ដងអួតប្រាប់អ្នកផងមិនចាំយូរម៉ែនើយ៉ាងណាមិនគិតគូ បន្ទោអារម្មណ៍ដោយធ្វើកូនកូនធំបន្តិចបែប្រៀងរឹងកូនខ្លាំងតតឹងអាងជីដោ ម៉ែខឹងអន់ចិត្តមុខស្រពូនវេកូនរួយកិតអាណិតក្រោយបើកូនបានសុខម៉ែសុខផង ដូចម៉ែបានផ្សងសូមអំណោយដូចបានកែវទឹកទេវតាអើយឬដូចអំណោយពី សុខម៉ែសុខផងបើកូនមានមកម៉ែពុំជីកូនក្រលំបាក់ម៉ែរងគ្រប់គ្រី កូនខូច អាក្រក់ក្នុងភូមិឃុំគេគុំគេស្អប់សពសាយសងមហេដឹងប្រកាសថាកូនខំតែ ត្រង់ប្រណីម៉ែគឺជាព្រំរបងកូនជាក្បូនជីវិតមនុស្សប្រងស្រីម៉ែមានគុណធ្ងន់ហុងបលស្ដី គ្មានអ្វីព្រៀបផ្ទឹម